Mm-hmm. ចាស្មុគទេភ្លេចបងស្រណោសំដីស្រីធ្លាប់សាសងពីរួបកន្លងក្រោមលុបដួងខែក្លិនតាក្រអមខ្លាយជាមុនស្នេហ៍ទុកស្នាមចែកគេ យឺតចងចាំអូនបានទួញសោកប្រាត្រាតស្រីបោកមកលើទ្រុងប្តីអង្គលុតតួសូមប្តីប្រ ឆាប់ ទៅ